ជុនណាសំឡាប់មេដាបីឲ្យគេទៅកូនព្រោះទឹកចិត្តម្ដាយខំបង្កើតកូនបីបាច់រហូតដល់ក្ដីកូនមានចំណេះហើយហ៊ានតវ៉ារៀបឯកសាររួចប្តឹងម្ដាយបង្កើតយកគេ ដោយមិនខ្លាចបាបុនរីឯតឡាការសម្រេចដោយទឹកភ្នែកម្ដាយស្រក់និងមានការឈឺចាប់បំផុតប្តីកូនបើយកអស់គេក៏របស់ខ្ញុំប្តីមុនខ្ញុំកូនចៅបងបងជួយធ្វើនឹងអើយសំបីតចូលក្នុងផ្ទះក៏វាចោលបង ដុំថ្មដៃនេះវាយកកបិតរកាប់អាកងថ្លៃមកធ្វើខ្ញុំខ្ញុំសូមគ្រប់សម្ដេចជួយខ្ញុំមកសាលាការពីរដងឲ្យគេអត់កាត់ខ្ញុំមកជិត10ដងឲ្យសូមឲ្យអស់លោកជួយខ្ញុំផងខ្ញុំល្ងឹតងងហើយល្ងឹតទៀតដែរអត់រួចទៀតឲ្យជួយរយុទ្ធធម៌ឲ្យខ្ញុំផងអត់ឲ្យជួយរយុទ្ធធម៌ឲ្យខ្ញុំផងអាកូនចម្រៃនេះវាចង់បានអត់ខ្មាស់អត់ដឹងថាបោះម្ដាយនេះបើវាអត់ទេវាយកទាំងអស់ណាកូន ចំណែកខ្ញុំទេខ្ញុំយកតែចំណែកខ្ញុំទេរបស់វាយកចោះខ្ញុំអត់ចង់បានទេចូលពីដើមខ្ញុំថាអត់ឲ្យទេណា ខ្ញុំអត់ឲ្យវាទេឥឡូវខ្ញុំឲ្យវាចោះខ្ញុំយកតែចំណែកខ្ញុំទេសូមឲ្យអស់លោកជួយខ្ញុំផងរដ្ឋមន្ត្រីណាក៏ដោយទៅជួយសម្ដេចជួយខ្ញុំផងព្រោះខ្ញុំវិធានាណាខ្ញុំអត់ណា គ្រួសារក្រីក្រមួយស្ថិតនៅភូមិកំពង់អោឃុំកំពង់អោស្រុកពញាលឺខេត្តកណ្ដាលម្ដាយឪពុកមានកូនចំនួន5នាក់ក្នុងនោះមានកូនពៅដែលម្ដាយទុកចិត្តថ្លើមបំផុតហើយទើបតែការប្រពន្ធឲ្យបន្ទាប់មកក៏មានចិត្តអាណិតកូនកូនក៏ចែកគេដើម្បីជាធ្នូមើលថែម្ដាយចាស់ជរានិងជាជីវិតចុងក្រោយស្រាប់តែថ្ងៃមួយកូនពៅឈ្មោះមមរាអាយុ30ឆ្នាំរស់នៅជាមួយម្ដាយក៏ព្រមទទួលមើលថែអ្នកម្ដាយដែរ បានជាម៉ែសម្រេចចិត្តឲ្យថ្ងៃមួយឮថាកូនពៅលួចទៅធ្វើប្លង់ជាប្រព័ន្ធអស់ហើយហើយលក់ឲ្យគេយកលុយចាយអស់ទៀតតែអកុសល នៅពេលក្រោយ បន្ទាប់ពីឮដំណឹងនេះភ្លាមភ្លាមម្ដាយក៏ធ្លាក់ខ្លួនឈឺធ្ងន់បែរយកម៉ែទៅចោលនៅមន្ទីរពេទ្យទៅវិញ ក្រែងម៉ែឲ្យដីទៅកូនដើម្បីមើលថែម្ដាយចាស់អាយុ76ឆ្នាំ ពេលនេះកូនចិត្តដាច់ណាស់កូនមិនខ្លាចបាបបុណ្យទេឬថ្មីថ្មីនេះ នៅថ្ងៃទី 27ខែមីនា ឆ្នាំ2023តុលាការកាត់ក្តីចៅក្រមជាស្រីហេងផល្លាធ្វើឲ្យលោកយាយធ្លាក់ខ្លួនកាន់តែឈឺចាប់ទៀតពុទ្ធោអើយម៉ែគេម៉ែយើងចុះបើគេឲ្យម្ដាយចៅក្រមចាញ់វិញតើលោកស្រី មានវិបដិសរីយ៉ាងណាដែរតែទោះយ៉ាងណាលោកយាយជាម្ដាយជាអ្នកមានបុណ្យត្រូវបាន លោកមេធាវី បាន ជួយតតាំងផ្លូវច្បាប់ប្តឹងជំទាស់ទៅសាលាអូតូដើម្បីឲ្យ មានភាពយុត្តិធម៌ជូនលោកយាយឲ្យបានឈ្នះក្តីវិញ នៅជីវិតចុងក្រោយរបស់លោកយាយចុងក្រោយនៃការសំណូមពររបស់លោកមេធាវីលោកយាយសូមអៃដាមប្រធានសាលាអូតូមេត្តាជួយពិនិត្យសំណុំរឿងខាងលើនេះ ផងដោយក្តីអនុគ្រោះសាលាដំបងនេះគាត់អត់មានបានយុត្តិធម៌ទេគាត់បានច្រានចោលរឿងដែលគាត់ទៀមទាហ្នឹង បានច្រានចោលដីពីកន្លែងហ្នឹងដីពីកន្លែងហ្នឹងគឺច្រានចោលហើយឲ្យថាកាន់ទីទួតឲ្យ ថាវិការគាត់បន្តិចបន្ទួតមួយចំនួនគាត់អត់យកទេគាត់យកតដីគាត់60អាហ្នឹងទេចំណែក80អាគាត់ចែកឲ្យកូនមមរាហ្នឹងគាត់ឲ្យហើយគាត់អត់យកវិញទេគាត់យកចំណែកគាត់តែ60អាហ្នឹងទេប៉ុន្តែសាលាសាលាការសាលាដំបងហ្នឹងអត់មាន សម្រាប់កាត់អាមិនឲ្យម្ដាយខ្ញុំទេអត់បានយុទ្ធធម៌ទេអត់បានយុទ្ធធម៌ទេឈ្នះវិញបាយទៅឲ្យកូននោះឈ្នះវិញដីដីរបស់ម៉ែដីរបស់ម្ដាយខ្ញុំសោះហ្នឹងទាំងអស់ហ្នឹងហេតុអីគូអយុត្តិធម៌ចំពោះម្ដាយខ្ញុំឯងសុំគម្រប់សុំដំណងពរដល់សម្ដេចពុកជួយរកយុត្តិធម៌ឲ្យ ម្ដាយខ្ញុំផងគាត់ពិបាកណាស់រាល់ថ្ងៃនេះខ្ញុំដឹង ធ្វើយ៉ាងម៉េចទេព្រោះគាត់រងថ្ងៃគាត់មានជំងឺប្រចាំកាយទៀតហើយសូមឲ្យសម្ដេចពុកនិងក្រសួងយុទ្ធត្រយុទ្ធធម៌សម្រាប់រដ្ឋមន្ត្រីធំទាំងអស់ជួយរកយុទ្ធធម៌ឲ្យម្ដាយខ្ញុំផងព្រោះតឡាការសាលាដំបងនេះកាត់ឲ្យមកឲ្យកូនឈ្មោះគាត់អត់មានកាត់ថាម៉េចឲ្យម្ដាយខ្ញុំទេអត់មានសម្រាប់ឲ្យកាត់អាដី60អាហ្នឹងឲ្យម្ដាយខ្ញុំទេគាត់កាត់ឲ្យកូនឈ្នះហើយគាត់គិតជាថាឲ្យជាលុយថាពិការមួយចំនួនតូចអត់យកទេអញ្ចឹងម្ដាយខ្ញុំក៏អត់យកទេ គាត់សុំតែដី60អាហ្នឹងទេគាត់យកតែដី60អាហ្នឹងទេសុំសម្ដេចគ្រប់ជួយអន្តរាគមក្នុងរឿងនេះផង